ចិននឹងអូនព្រោះតែស្ងួនខ្លាចអូនស្នេហ៍គេរូបអូនស្រលាញ់បងគឺស្រលាញ់រហូតបេះដូងអូនតែងកិនមិនចង់ឲ្យចិនបោកងាករេបើបងស្នេហ៍ យើងសៅមកសុំស្ងួនយល់ចិត្តអូនផង អារម្មណ៍អូនគ្មានអ្នកផ្សេងឡើយបើសិនអូនគ្មានរូបបង អូនរស់ក៏គ្មានន័យដែរមាសមេជាម្ចាស់ចិត្តអូនគឺរូបស្ងួនជាអ្នកចុងក្រោយពេលបងមានសង្សារថ្មី ជាពេលស្រីឈឺអិនស្បើយបងចាំមើលទៅបងអើយអូននឹង អូននឹកបងជានឹកមិនដែលភ្លេចបងឡើយចិត្តអូនមានបងហើយឈ្មោះត្រានត្រៃនៅជាប់លេខ1តែដោយសារគេនោះទើបធ្វើឲ្យបងព្រួយបងព្រួយ បើបងស្នេហ៍អូនហើយសូមបងគុំស្រឡាញ់គេគុំកាច់គុំដាក់គ្នាគុំតន់ស្មានថាអូនក្បត់បងគុំតន់បាញ់ចិត្តពីអូនគុំតន់ឲ្យអកាសគេ បើសិនអូនគ្មានរូបបង អូនរស់ក៏គ្មានន័យដែរមាសមេជាម្ចាស់ចិត្តអូនគឺរូបស្នួនជាអ្នកចុងក្រោយ ពេលបងមានសង្សារថ្មី ជាពេលស្រីឈឺអិនស្បើយបងចាំមើលទៅបងអើយអូននឹង